ហ្នឹងហើយបងប្អូន ទូទូមួយ នឹងឯងដែលថាវីដេអូសាមុនខ្ញុំធ្វើហើយដែលថាខ្ញុំប្រាប់ថាមានមានគេឲ្យមកអញ្ចឹងហើយខ្ញុំមកធ្វើដែលថាអាអានេះអានេះនេះតតពីវីដេអូសាមុនណាមិនទាន់បានធ្វើមិនទាន់មិនទាន់បានធ្វើហើយទេ បាទខ្ញុំនៅសាងរបស់សិនដែលសាមុនប្រាប់ថា bot bot switching ហ្នឹងវាវាខូច តែបើថាបត់រូបភាពនេះបត់រូបភាពនេះនៅល្អចេញរូបល្អដែលប្រាប់សាមុនថាឃើញព្រៀងព្រៀងតែឲ្យมันបន្លឺឡើងនឹងកញ្ចក់ទៅត្រង់បាទគឺ អាចំណុចនេះឯងនេះអាខ្សែអាកន្លែងដូចទៅនេះចាំផ្លេតហ្នឹងអាអាដូចដូចដូចទៅនេះគឺកន្លែងដូចភ្លើង LED ដើម្បីជះទៅអ៊ីត្រង់ហើយយើងមើលឃើញរូបថ្ងៃនេះខ្សែរបស់វាតាអាកន្លែងនេះគឺមានបញ្ហាវាខូចហើយបាទដោយវីដេអូវីដេអូមុនដែលខ្ញុំប្រាប់ហ្នឹងគឺគឺប្រព័ន្ធអ៊ីសេអីហ្នឹងវាខូចបើថាយើងទៅទិញមកផ្លាស់វាអស់ច្រើនយើងអស់ច្រើនជាងយើងសាំងរបស់មកកាបាទយើងដាក់របស់កែល្អជាងតែអានេះភ្លើងវានៅចេញខ្លះវានៅបញ្ជូនមានភ្លើង12វ៉ុល24វ៉ុលចូលទៅក្នុង ขนมเนี่ยขนมขนมบอดบอดทุกเพียบ សិក្សាមុនបាទដែលខ្ញុំធ្វើទូទួពូខ្ញុំនៅខ្វះអានេះមួយគឺគេហៅ bot backlight បាទហើយក្រោយពីសាងមកអមកដល់ថ្ងៃហ្នឹងដល់ថ្ងៃហ្នឹងដល់ល្ងាចមិញហ្នឹងប្រហែលជារត់ទៅ3 3ថ្ងៃបាទរៀងយឺតបន្តិចធម្មតាតា2ថ្ងៃមកដល់ហើយបាទខ្ញុំមិនទាន់ហាយទេហើយមកហាយមើលមើលទាំងអស់គ្នាគេឲ្យមកត្រឹមត្រូវអត់តែខ្ញុំសាងដូចនៅឃើញនៅសាងនៅកន្លែងហាង ហាងអនឡាញហ្នឹងបាទនាងគឺមកដល់មកដល់ហើយបាទអស់រយៈពេល3ថ្ងៃហើយចាំខ្ញុំធ្វើคลิปបន្តពីទូទស្សន៍ធ្វើកែទូទស្សន៍ពីថ្ងៃមុនដែលថាដែលថារូបភាពចេញហើយនឹងពន្លឺវាអត់ជះមកគឺខ្ញុំសាងអានេះមកបាត់ថាបតរបស់វាយើងជួសជុលវាអស់ច្រើនបតរបស់ទូទស្សន៍ត្មងបើយើងយកទៅជួសជុលទិញរបស់បន្លាស់មកវាអស់ច្រើនជាង ហើយខ្ញុំសាងអានេះមក 149បាតបាទយើងវាយថា150បាតចុះយទៅចូល10000ជាងខ្មែរយើងដែរទេណាបាទមកមើលមើលមើលហែកទាំងអស់គ្នា បាទនេះឈ្មោះអឺឈ្មោះខ្ញុំបាទហ្នឹងហើយសាងហាងនេះហាង Panda DIY Panda DIY គេនៅ ហាងហ្នឹងនៅករុងเทพបាទនឹងเทพខ្ញុំអាសាសាងរបស់គេដែរច្រើនយ៉ាងដែរ ឲ្យតែទូទោះខូចទូទោះរើសពីគេវាឯងមកដូចថាបតទូទោះនឹងខូចក៏ដោយឲ្យតែសល់អេត្រង់នៅល្អគឺខ្ញុំយកមកសាងបតកែមកដាក់តែអានេះខ្ញុំអត់សាងបតទាំងអស់ទេព្រោះបតវានឹងមានរូបភាពតែខ្ញុំសាងតែបត backlight មកបាទនេះមកហែកមើលទាំងអស់គ្នាបងប្អូនទាន់ហែកទេចាប់ចាប់រឿងខ្លាច់មេរោគដែរហ្នឹងខ្លាច់ខ្លាច់ កូវីដ19ដែរនេះពួកគេកាន់មកដឹងមិនអ្នកទេតែខ្ញុំកាន់ហើយយ៉ាងតានេះខ្ញុំអាចទៅលាងដៃបាទហ្នឹងហើយខ្ញុំមកហែកទាំងអស់គ្នាមើលហែកទាំងអស់គ្នាបាទមើលតើគេសុងមកគេផ្ញើមកត្រូវអត់តែភាគច្រើនយើងសាងអីគេគេគេគេផ្ញើអាហ្នឹងមកហើយ សាច់តែនេះទេគេអត់ចេះបោកកុហកគ្នាទេបើគេបោកកុហកយើងថ្ងៃក្រោយណា គេទៅជឿជាក់ទៀតមិនចឹងយើងសាងអានេះឲ្យអានោះសាងអានោះឲ្យនេះថ្ងៃក្រោយគេជប់សាងណាបតដាច់ឡាយបាទ បរិស័ទ Panda DIY នៅក្រុងថេបយូបางខេតក្រុងថេបមហានគរបាទហើយតម្លៃមើលឃើញបងអូនមើលឃើញណា100 total 149បាតបាទយកចុះក្រោមសិន ពិតជាត្រឹមត្រូវសាងអាហ្នឹងហើយវាមានឌុយរបស់វាច្រើនណាស់គេថែមមកបានច្រើនដែរសេចតែយើងរើសប្រើការចោះដោយភ្លើងចេញភ្លើងចូល12វ៉ុលបងប្អូន តែភ្លើងចេញគេប្រាក់សពេកវាគឺ តែធម្មតាភ្លើងចេញ94វ៉ុល backlight ទូទុះណា backlight ទូទុះតាំងពីតាំងពី30 32អ៊ីនដល់ទៅ60អ៊ីនគឺ backlight វាពួកអា LCD ហ្នឹងគឺ90 92វ៉ុលបាទអានេះភ្លើងចូលភ្លើងចូលទៅ ប្រើការ12វ៉ុលទេតែចេញហើយមានអ្នកតាមប្រភេទរបស់វា ទូទោះយើងដោយម៉ាកអីយើងដោតតាមនឹងទៅបាទអ្នកមានច្រើនណាស់មានអាខ្សែស្ដាងស្ដាងនេះចេះដែលអ្នកដោតចិត្តដោតទៅមើលទូទោះយើងសិនត្រូវអារនណាយើងដោតរនហ្នឹងទៅអ្នក 100ជាង140បាតបាទ149បាតគេមើលទៅហើយរបស់នេះគឺរបស់ចិនដែរទេណាតែគេមានបរិស័ទគេនៅក្រុងធៀបហ្នឹងគេអ្នកដូចថាគេលក់គេទិញមកលក់ម្សាទៀតហើយគេយកពីនោះមកវាចិនមកមិនដល់100ទេខ្ញុំ60បាតអីមិនដឹងបាទគេមើលយើងធ្វើមិនបានទេតម្លៃប៉ុណ្ណេះយើងមិនបាច់ទៅជាយាមធ្វើទេបងប្អូនហើយមានខ្សែមានអីឲ្យបាទ តាតាមទៅមើលទាំងអស់គ្នាយកខ្សែភ្លើងដោតវាសិនបងអាហ្នឹងអាហ្នឹងតេសជាមួយគ្នាហ្មងណាបាទតើរបស់ហ្នឹងរបស់ថ្មីវាមិនដែលខូចទេបងវីដេអូសាមុនខ្ញុំបានឆែកហើយដឹងថាខូចតែប្រព័ន្ធប្រព័ន្ធ backlight ប្រព័ន្ធពន្លឺ LED ហ្នឹងទេបាទអានេះខ្ញុំបានកាត់ត្រៀមមកហើយបាទ បានកាត់គ្រាមហើយពួកយើងមកពុយកាត់ពុយអីទៀតវាធ្វើឲ្យវីដេអូនឹងវែងឆ្ងាយបាទបងថ្ងៃខ្ញុំដល់អានេះយើងមើលកន្លោះណាដែលត្រូវជាមួយវាកន្លោះណាដែលថាដាក់ឲ្យត្រូវយើងដាក់កន្លោះទៅអានេះបាទអរគុណបង ចូលហើយចុចអាចនឹងយកចូលក្រាបនៅសាបងប្អូនបើថានឹងដាក់គុយទៅមានពលឺភ្លឺហ្នឹងគឺប្រើបានហើយនេះខ្សែនេះឋានមកបាទសម្រាប់សេរីផ្សេងផ្សេងបាទអត់យកអត់យកទៅទុកចោលសិនអត់អត់បាទសាំងមកមួយគឺមានមកខ្សែមកកភ្លុះសាំងមកម្ដងខ្សែមកកភ្លុះជាងហ្នឹងយកយកគុយផ្លេចនេះអាគុយបងប្អូនអាគុយម៉ូតូអញ្ចឹងណា បាទមួយជាងម៉ូតូខ្វះអីគួយម៉ូតូកុំតែគិតច្រើនបាទគួយនឹងព្រឹងតិចដែរយើងមួលបញ្ចូលដកតាមដកបូកតាមបូកទៅហើយចង់បញ្ជាក់បងប្អូនបើខ្ញុំដាក់បោកចូលបាត់ណាបើថាមិនភ្លើងចេញ ហ្នឹងបានហ្មងអត់តែជាមួយគ្នាមួយពីរបីមានភ្លើងបងភ្លើងហើយបាទហើយជាមួយនឹងមូលមុខចូលសិនណាមុខយើងចេញហ្នឹងហើយទាញភ្លើងចេញហើយទាញមកចាំខ្ញុំសាកខ្ញុំសាកចុចមើលពវល់ខាងនេះ នេះអាមិនពលឺអីតែបើយើងមិនស្គាល់បើកពួកយើងដាក់អាគុយទៅក្រៅទៅអាហ្នឹងពលឺវានឹងភ្លឺអញ្ចឹងឯងហើយសាក់ដល់មើលអានេះទូទូមិនទាន់បើកទេណាបងប្អូនអានេះពលឺនេះពលឺចេញពីក្នុងអាគុយទេពលឺបែបឡើងហ្នឹងអាគ្រឿងហោមកចាំមើលខ្ញុំបើកសិននេះខ្ញុំបើក ជំទូសណាកុំច្រឡំថាពលឺហ្នឹងពលឺជំទូសមិនមែនទេខ្ញុំដកដូចហ្នឹងក៏វាអត់អត់អត់មកដែរព្រោះខ្ញុំប្រើថាខ្ញុំប្រើគួយបាទហើយនេះខ្ញុំដកណែដកខ្សែជំទូសលើខៀវចាំផ្លែតបាទភ្លើងក្រហមគេឲ្យយើងបើកបាទ បាទហើយណាបងចាំមើលចាញ់ហើយណាខ្ញុំថាវាខុសអានឹងខុសមែនអ្នក live ខុសបាទចាញ់បានហើយតែប៉ុណ្ណេះបាទហើយយើងដោតអីចូលក៏បានដែរខ្ញុំចុចចេញមួយវាមើលមើលរាវរាវចឹងណាព្រាវព្រាវចឹងណានេះប្រើបានបងប្រើបានដែរ yeah cái này không có rồi bạn này hãy cho mới nhầm đọt đôi được cuộc tránh á đã còn lứa về nó tập lươn đã thì tại nó chăm dừng từ đó à à lươn đọc pi vón pi pi cái lạnh bọt bọt switching បោះទូទូផ្ទាល់ដើម្បីយើងបើកទៅបានវាពលឺភ្លឺមកជាមួយរូបភាពមកអានេះយើងដកទូទូ từ từ luôn đấy. từ từ luôn bán này đấy còn nữ bên này nữa anh em giờ cô đi bán nhầm đỏ giờ cô tránh sẽ dạ. anh ấy được chui dân ba chiên đa kì chiên tụ tử ភាគច្រើនគេនឹកស្មានដល់ពួកអានេះគេសម្រាប់យកមកកែទេហើយនឹងជាងទូទៅម្ដងម្ដងនេះគេគិតតែពីជួសជុលហើយកាលណាជួសជុលអាបតទូទូហ្មងវាអត់ច្រើនបងអូនចំការទៅទិញបត switching មកថ្មីអញ្ចឹងខ្ទង់ពាន់អញ្ចឹងញៀវគេថាគេអត់ធ្វើទេគេបោះចោលហើយអាបោះចោលនោះខ្ញុំចូលចិត្តណាស់យកមកឲ្យខ្ញុំខ្ញុំចូលចិត្តអាដែលថាយកបោះចោលនោះខ្ញុំយកមកធ្វើបាទហើយខ្ញុំសាកសាកសាកទៀតណាខ្ញុំអត់ដាក់ភ្លើងដាក់ខ្លួនទេ nhỏ đặt thế mình tạo từ chỗ nào có đặt từ chỗ nhỏ đặt được từ đầu thế tay lúc tiêu cái chân tay còn là dừng mương khử đó nè cho nó khử khi nó ở trong khử nó hòm tầng trong một hai đấy mình chật bạc nó liêu liêu nó khơi nước lương chọn này à được rồi ចេញហើយនេះវាចេញតែវាមើលឃើញចូលទៅនោះអស់ពោះបាទគឺនេះនេះឃើញទេរូបគេវាចេញហើយតែបែកឡាយវាខុសបាទសូមអរគុណបងប្អូនប៉ុណ្ណេះដល់ប្រើបានហើយ